ហើយសូមអញ្ជើញបងប្អូនឡើងរាំកម្សាន្តបាទឲ្យយកភៀវជ័យអញ្ជើញស្រីមកលេងរួមវងណាវាយកភៀវជ័យអញ្ជើញស្រីមកលេងរួមវងស្រីត្រង់មានត្រង់ ំយំរូបរាងសង្ហាអើយខំយំរូបរាងសង្ហាអនណាវាយោភៀវភ័យអញ្ជើញស្រីមកលេងរំបានអនណាវាយោភៀវភ័យអញ្ជើញស្រីមកលេងរំបានខំត្រង់អងចាយគួរណាមកលេងវងខ្ញុំ ក្លំវងអនណាវាយកគៀវជ័យអញ្ជើញស្រីមកលេងរួមវងស្រីត្រង់មានត្រង់អើយធំវងរូបរាងសង្ហាអើយធំយងរូបរាងសង្ហាអនណាវាយកគៀវជ័យអញ្ជើញស្រីមកលេងរួមបាអនណាវាយកគៀវជ័យ គួរណាមកលេងវងខ្ញុំអើយគួរណាមកលេងវងខ្ញុំ យកគៀវខ្ចីអញ្ជើញស្រីមកលេងរំវងស្រីស្រង់ខំយំអើយខំយំរូបនាមសង្ហាអើយខំយំរូបនាមសង្ហាអំណាវាយកគៀវខ្ចីអញ្ជើញស្រីមកលេងរំបាអំណាវាយកគៀវខ្ចីអញ្ជើញស្រីមកលេងរំបា quẩn